សម្រាប់វត្តមាន បាទរបស់កីឡាករទាំងសងខាង យើងឃើញថាសម្រាប់យប់នេះ Manchester United ហាក់បីដូចជាមិនមានបញ្ហាលើកីឡាករណាមួយឡើយបាទខណៈពេលដែល Arsenal វិញស្ថិតនៅ ក្នុងមន្ទិលសង្ស័យបាទស្ថិតនៅក្នុងមន្ទិលសង្ស័យក្នុងនោះផងដែរសម្រាប់វ៉ាន់ប៊ីសាកាក៏ដូចជាលុកសូហាក់បីដូចជា មិនស្ថិតនៅក្នុងជំរើសមួយដ៏ល្អទេ បាទខណៈពេលដែល Lindelof អាចនឹងប្រឈមជាមួយនឹងបញ្ហារបួស ដល់ដូចជា Marshall បាទអញ្ចឹងស្ថិតនៅក្នុង បញ្ជីរបួសប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ នៅមិនទាន់ច្បាស់ការនៅឡើយទេ បាទបញ្ជីឈ្មោះដែលច្បាស់ការនឹងអាច ប្រព្រឹត្តទៅ បាន តាមរយៈបាទការប្រកួតមុន1ម៉ោងបាទមុន1ម៉ោងសម្រាប់យប់នេះផង ដែរសម្រាប់ Arsenal អ្វីដែលប្រិយមិត្តកំពុងតែមានមន្ទិលថាតើ Arsenal នឹងមានកីឡាករណាខ្លះទៅដែលកំពុងតែមានបញ្ហាឬគេថា Arsenal កំពុងតែមានបញ្ហាច្រើនណាស់ទាក់ទងជាមួយនឹងកីឡាករ បញ្ហារបស់ Arsenal នោះគឺតាក់ទងជាមួយកីឡាករពីររូបធំបាទពីររូបធំទី1គឺអ្នកចាំទីដៃស្អិត Ramsdale ជាមួយទៀតគឺតំបន់ខ្សែបំរើដ៏ស័ក្តិសិទ្ធិរបស់ Arsenal គឺ Martin Odegaard គាត់ទាំងពីរនាក់នេះគឺឃើញថាទៅដល់ទីតាំងវឹកហាត់នោះគឺមានការយឺតយ៉ាវហើយត្រូវក៏បានបញ្ជាក់ថាអាចនឹងមិនអាចចូលរួមបាន នៅក្នុងយប់នេះ តែទោះបីយ៉ាងណាក៏ដោយ គឺមិនទាន់100%នោះទេប្រិយមិត្តដឹងហើយថាសម្រាប់ការប្រកួតនីមួយៗ គឺគ្រូបើតែងតែ ប្រើយុទ្ធសាស្ត្រក៏ដូចជារបៀបរបបនៃចិត្តសាស្ត្របាទនៃចិត្តសាស្ត្របាទម៉ាណូគីកូ MMO តាក់ទងជាមួយនឹងគ្រីស្ទីណូរ៉ូណូប្រិយមិត្តនៅតែមានមន្ទិលថាតើយប់នេះចូលបានដែរឬអត់បើសិនជាយើងនិយាយអំពីកីឡាកររូបនេះមកដល់ពេលនេះមិនថិតនៅក្នុងបញ្ជីឈ្មោះ11អ្នកដំបូងរបស់លោក Eric Ten Hag នោះទេខណៈពេលដែលចុងក្រោយ គេសង្កេតឃើញថាមាន តាំងពី Sancho, Elenga, ហើយជាមួយនឹង Marcus Rashford គឺស្ថិតនៅក្នុងបញ្ជីជួរមុខរបស់លោក Erik ten Hag បាទបញ្ជីជួរមុខរបស់លោក Erik ten Hag ហើយតំបន់ការពារសម្រាប់លោក ten Hag វិញមកដល់ពេលនេះអ្វីដែលមុំទាំបំផុតនេះគឺស្ថិតនៅក្នុងស្លាបការពារខាងឆ្វេងបាទដែលមានបាទម៉ាឡេស៊ីជាមួយនឹងបាទអឺ Martinez បាទ Martinez ហើយវ៉ារ៉ានគឺគាត់កដាលចំ ដើម្បីទប់ទល់មិនថាឆ្វេងមិនថាស្ដាំគឺគាត់កដាលដឹងតែឆ្វេងនិងស្ដាំគាត់ដែរ បាទប៉ុន្តែភាគច្រើនគាត់នៅតំបន់កណ្ដាលច្រើនចំណែកខាងស្ដាមដៃនោះគឺមានបាទដលុតបាទអញ្ចឹងយើងមិនដឹងថាបាទតើអ្នកណាដែលមានព្រៀបជាងដែរឬទេម្នាក់3ប្រកួតចុងក្រោយ គឺ ធ្វើបានល្អខណៈពេលដែលម្នាក់ទៀត5ប្រកួត6ប្រកួត គឺមិនទាន់ចាញ់នៅឡើយនោះទេបាទចាអញ្ចឹងវាគឺជាភាពមួយលំបាកដែរបាទនៅក្នុងរាត្រីនេះ បាទបើសិនជាយើងនិយាយ5ណា5ប្រកួតបាទមិនមែន6ទេបើនិយាយលឿនពេកដល់6 5ប្រកួតមិនទាន់ចាញ់ទេគឺស្ថិតនៅក្នុងបញ្ជីឈ្នះបាទបើសិនជាយើងនិយាយអំពីប្រវត្តិនៃក្នុងការជួបគ្នារវាងក្រុមទាំងពីរនេះប្រិយមិត្តប្រកាសជាដឹងហើយថាប្រវត្តិរបស់ Manchester United មានភាពល្អប្រសើរជាងទៅលើ Arsenal ការប្រកួតនៅក្នុងទឹកដី Manchester United តែងតែធ្វើបានល្អជាង Arsenal ការប្រកួតរវាងក្រុមទាំងពីរនេះ អ្នកដែលធ្លាប់បានយកឈ្នះក្នុងកម្រិតថ្នាក់ខ្ពស់ជាងគេគឺ Manchester United បាទគឺ Manchester United អញ្ចឹងយើងអាចដឹងបានហើយថា Manchester United គឺមានភាពល្អប្រសើរជាងទៅកាន់ Arsenal បាទទៅកាន់ Arsenal តែទោះបីយ៉ាងណាក៏ដោយរយៈពេល6ឆ្នាំចុងក្រោយនេះសម្រាប់ Manchester United ហាក់បីដូចជាធ្វើមិនសូវជាបានល្អទេ Arsenal ក៏មិនសូវបានល្អ Manchester United ក៏មិនសូវបានល្អប្រិយមិត្តក៏ឆ្ងល់ដែរយប់នេះហេតុអីបានជា Arsenal មិនឲ្យជ័យទៅកាន់ Barcelona បាទសុំបើ Arsenal មិនឲ្យជ័យទៅកាន់ Manchester United បាទប្រិយមិត្តសរសេរ Barcelona ជាប់មាត់ Barcelona អញ្ចឹងបាទអីគេបាទអ្នកវិភាគអ្នកឡាយបាល់ fan man u ថា man u ឈ្នះទាំងអស់នៅឡើយតែតានីខ្ញុំទាយខាងណាឈ្នះបើសិនជានិយាយពីខ្ញុំវិញ ប្រិមិត្តដឹងហើយថាខ្ញុំ fan អ្នកណាប៉ុន្តែប្រិមិត្តក៏ដឹងហើយថា ខ្ញុំមិនដែលនិយាយកាន់ជើងទៅខាងណាទេឃើញបែបម៉េចយើងនិយាយបែបនោះបាទបើសិនជាយើងនិយាយអំពីការប្រកួតរបស់ Manchester United និង Arsenal Arsenal ធ្លាប់ជាប់នៅដំបៅមួយដ៏ធ្ងន់បំផុតបាទដំបៅមួយដ៏ធ្ងន់បំផុត កាលពីរដូវកាល2011 2012ដែលនៅក្នុងនោះបាទ Manchester United យកឈ្នះទៅលើ Arsenal ក្នុងលទ្ធផល8ទល់នឹង2 8ទល់នឹង2នេះហើយ ដែលធ្វើឲ្យ fan របស់ Arsenal ពិបាកនៅក្នុងការតមាត់ជាមួយនឹង Manchester United វាស្តៀងជាមួយនឹង Barcelona ហើយនឹង Bayern Munich អញ្ចឹងចាឆ្នាំ2000 2001 2002បាទ Manchester United ហូបទៀត6ទល់នឹង1 2011 2012ហូបយ៉ាងចាស់ដៃ8ទល់នឹង2លទ្ធភាពនេះបាទជាលទ្ធភាពមួយដ៏ល្អមែនទែនសម្រាប់ fan របស់ Manchester United អាច បាទប្រើពាក្យសម្ដីបាទលេបខាយទៅកាន់មែនបាទក្រុមទៅកាន់ fan របស់ Arsenal បាទបាទមែនយូ1-0ណាបាទបាទបើចឹងយប់នេះប្រិមិត្តក៏នឹកថាតើអាន់តូនីមានឈ្មោះដែរឬទេបាទតើអាន់តូនីមានឈ្មោះដែរឬទេសូមជម្រាបជូនប្រិមិត្តថាមាន មានឈ្មោះ មួយសប្តាហ៍ហើយអត់បញ្ហាទេសម្រាប់អាន់តូនី ប្រកាសជា100% ប៉ុន្តែរៀងរាល់ការប្រកួតណាក៏ដោយ គ្រូបង្វឹកណាក៏ដោយ មិនងាយយកកីឡាករចំណោថ្មីដាក់ជំរឿ11អ្នកដំបូងនោះទេលុះត្រាតែតំបន់របស់គាត់នោះគឺមានការខ្វះខាតតែម្ដងទើបគេដាក់តែប្រសិនបើតំបន់នោះមិនមានការខ្វះខាតទេ គឺគេមិនដាក់ងាយដាក់ក្នុងជំរឿ11អ្នកដំបូងទេ ទី1គឺទុកឲ្យពេលវេលាឲ្យគាត់ស៊ាំជាមួយនឹងទីលាន បាទប្រិយមិត្តឃើញថាទីលានស្មៅដូចគ្នាត្រូវទេតែតាមពុតអត់ទេសន្តានដី ជាមួយនឹងសន្តាននៃស្មៅគឺអត់ដូចគ្នាទេប្រិយមិត្តសូម្បីតែនៅប្រទេសអង់គ្លេសផ្ទាល់កីឡាឋានខ្លះគឺស្មៅដុះអត់ពេញទេបាទស្មៅដុះអត់ពេញទេតែមូលហេតុមិនមែនគេមិនស្រោចទឹកទេជាធម្មតាទេធម្មជាតិនៃដើមឈើវាអាចនឹងគង់នឹងមានរបូតវាអាចនឹងគង់មានងាប់ហើយបាទអញ្ចឹងវាមានកីឡាឋានខ្លះទៅ គឺស្មៅដុះពេញល្អកីឡាឋានខ្លះទៅស្មៅដុះមិនពេញ បាទរបៀបនៃការរៀបចំសណ្ឋានដីគឺមិនដូចគ្នាទេអញ្ចឹងការនាំចូលអាន់តូនីមកកាន់ Manchester United ខ្ញុំជឿជាក់ថាលោក Erik ten Hag មិនអាចដាក់គាត់ជំរឿ11អ្នកដំបូងភ្លាមភ្លាមនោះទេតែសួរតែគាត់ចូលលេងអត់ខ្ញុំជឿជាក់ថាអាន់តូនីនេះត្រូវតែបង្ហាញខ្លួននៅក្នុងរាត្រីនេះបាទបង្ហាញខ្លួនក្នុងរាត្រីនេះហើយគាត់នឹងអាចស្ថិតនៅក្នុងតំបន់ស្លាប់ខាងស្ដាំ ស្លាប់ប្រយុទ្ធខាងស្ដាំដែលការលេងចុងក្រោយបំផុតស្លាប់ប្រយុទ្ធខាងស្ដាំនោះ គឺអេលេនហ្កាបាទគឺជាអ្នកទទួលតំណែងមួយនេះអញ្ចឹងប្រិមត្តសួរថាតើតំណែងរបស់គ្រីស្ទីណូរ៉ូណូយប់នេះយ៉ាងណាដែរសម្រាប់ខ្ញុំខ្ញុំបានរៀបរាប់ជូនទៅការប្រិមត្ត2ទៅ3សូររួចហើយថាតាក់តងជាមួយនឹងដំបៅនៅក្នុងចិត្តរបស់លោក Eric Ten Hag ជាមួយនឹងដំបៅនៅក្នុងចិត្តរបស់ Cristiano Ronaldo Cristiano Ronaldo មិនអាចលេង UEFA Champions League បានទេបាទនៅក្នុងរដូវកាលនេះ ហើយគាត់កំពុងតែសម្លឹងឃើញទៅរកក្លឹបថ្មីផ្សេងទៀតដើម្បីអាចចូលរួមបានបើទោះជាពេលនេះទីផ្សាររដូវកីឡាកររដូវក្តៅមិនបានសម្រេចគាត់នៅតែបន្តព្យាយាមជាមួយនឹងទីផ្សាររដូវកីឡាកររដូវរងាដែលនឹងប្រព្រឹត្តតាមនៅក្នុងខែមករាបាទអញ្ចឹងសម្រាប់លោក Eric Ten Hag គាត់បានហៅកីឡាករទាំងអស់មកចូលរួម ប្រជុំហើយក៏បានហៅកីឡាករទាំងអស់ឲ្យបញ្ចេញមតិម្ដងម្នាក់ម្ដងម្នាក់ថាតើមានរឿងអី ថាតើកំពុងតែប្រឈមនឹងបញ្ហាអីថាតើមានអ្វីនៅក្នុងចិត្តហើយមានអ្វីសំដងពរលោក Eric Ten Hag បានកោះហៅកីឡាករទាំង25 26នាក់យកមកសម្ភាសទាំងអស់ថាតើអ្នកណាកំពុងមានរឿងអីដោយឡែកសម្រាប់ Cristiano Ronaldo ត្រូវបានលោក Eric Ten Hag គាត់លើកឡើងថា ហាក់បីដូចជាមិនអាចស្វែងយល់ពីជំរឿចិត្តរបស់គាត់បាន។ ព្រោះថាគាត់មិនដឹងថាគាត់ចង់បានអ្វីពិតប្រាកដសម្រាប់គ្រីស្ទីណូរ៉ូណដូប៉ុន្តែមកដល់ជំហានចុងក្រោយនេះបន្ទាប់ពីមិនអាចចាក់ចេញ ពី Manchester United បាន លោក Erik ten Hag បាននិយាយទៅកាន់សារព័ត៌មានមកវិញថាសម្រាប់ Cristiano Ronaldo តែ នៅស្ថិតតែស្ថិតនៅក្នុងគម្រោងរបស់គាត់ តែទោះបីយ៉ាងណាក៏ដោយមករយៈចុងក្រោយប្រិមត្តឃើញហើយសម្រាប់វត្តមានរបស់ Cristiano Ronaldo មិនស្ថិតនៅក្នុង ជម្រើស11អ្នក ដំបូងរបស់លោក Erik ten Hag នោះទេយប់នេះខ្ញុំអាចនិយាយបានថាអត្រាខ្ពស់ណាស់ដែល Cristiano Ronaldo មិនអាចស្ថិតនៅក្នុងជម្រើស11អ្នកដំបូងគាត់នឹងអាចស្ថិតនៅក្នុងកៅអីបំរុងជាមួយនឹង Harry Maguire បាទ Maguire ឬក៏ Maguire មកដល់ពេលនេះលោក Gareth Southgate ដែលជាគ្រូបង្វឹកជំរឿសជាតិអង់គ្លេសបានថ្លែងប្រាប់ទៅកាន់ម៉ាខាយថាកុំភ័យបើទោះជាម៉ាខាយមិនបានលេងជាមួយនឹង Manchester United ឈ្មោះរបស់ម៉ាខាយនៅ តែស្ថិតនៅក្នុងបញ្ជីកីឡាករជំរឿសជាតិអង់គ្លេសបាទលោក Gareth Southgate គាត់លើកឡើងមកអញ្ចឹងម៉ាខាយបាច់ខ្វល់ទេទោះបីអត់បានលេងឲ្យ Man U ក៏ដោយអង្គុយកៅអីបំរុងក៏ដោយក៏បានបង្ហាញឈ្មោះបាទក៏មានឈ្មោះនៅក្នុងជំរឿសជាតិអង់គ្លេសដែរកុំភ័យថាខ្ញុំកាត់ឈ្មោះចោល នេះគឺជាសម្ដីដែលលើកឡើងដោយលោក Gareth Southgate បាទគ្រូបងវឹករបស់ជម្រើសជាតិអង់គ្លេសបាទអញ្ចឹងបាទពូដូគាត់ចង់ធ្វើប្រធានក្រុមហ៎បាទឥឡូវនេះប្រធានក្រុមប្រិមត្តដឹងហើយបានធ្លាក់ទៅលើចនបាទ Bruno Fernandes បាទ Bruno Fernandes សម្រាប់ពេលនេះប្រិមត្តដែលគ្រប់គ្រង Manchester United ប្រកាសជាមានភាពមុតមមថា Manchester United 3ប្រកួតចុងក្រោយធ្វើបានល្អអញ្ចឹងប្រកួតយប់នេះត្រូវតែឈ្នះទៅលើ Arsenal សម្រាប់ប្រិមិត្តដែលគ្រប់គ្រងអាសនលវិញ5ប្រកួតដំបូងអាសនលមិនដែលចាញ់ទេរឿងអីទៅចាញ់ទៅលើ Manchester United ទាំងពីរប្រកួតដំបូងដុនដាបបាទពវាសពវាតម្រាំបានឡើងមកដល់ពេលនេះហើយសម្រាប់ fan របស់ Man U គេនិយាយបន្តទៀតក្រុមតូចលេងមិនឈ្នះទេតែឈ្នះ Liverpool 2ទល់នឹង1ណែម្នាក់ម្នាក់មានពាក្យនិយាយរៀងរៀងខ្លួន ហើយដល់ពេលនិយាយដល់ចំណុចតចុងក្រោយ8 2 បាទ8 2ហ្នឹងបាទវានៅជាប់នៅក្នុងខួរក្បាលរបស់ខ្ញុំដល់ពេលសប្ងៃនេះបាទហើយនិយាយស្អីនិយាយអាកា